យើយើពីទូចដល់ធំធំមានស្លាប់ធំដូចយ៉ាក់ចាក់តែដូចដាច់មិនដាច់ចេះយកមិនដាច់ចេះខ្លាចបើសិន ឃើញហើយគឺខ្លាចម្ដាយចេះកោកម្ដាយចេះកាចបើសិនពួកផ្សេងឃើញហើយគឺខ្លាចម្ដាយចេះកោកម្ដាយចេះកាចបើសិនពួកផ្សេងឃើញហើយគឺខ្លាចអ្វីទាំងអស់ត្រូវបានបញ្ឈប់គេមើលមិនឃើញប៉ុន្តែគេស្អប់តារូបខ្ញុំនេះសែនអាក្រក់មើងឯងមើលថោកអត់ចេះស្ដាប់វាងំទៅបាត់គេដុតទាំងអស់ងាកឆ្វេងងាកស្ដាំចង់កាចកុំហោះងាកឆ្វេងងាកស្ដាំចង់កាចកុំហោះតូចដល់ធំធំ ស្លាប់ធំដូចយ៉ាក់យ៉ាក់តែគឺប្រាច់ម្ដាយចេះជុំម្ដាយចេះខ្លាចបើសិនពួកផ្សេងឃើញហើយគឺខ្លាចម្ដាយចេះកោកម្ដាយចេះកាច់បើសិនពួកផ្សេងឃើញហើយគឺខ្លាចម្ដាយចេះកោម្ដាយចេះកាច់បើសិនពួកផ្សេងឃើញហើយគឺខ្លាច What you see What you see ជីវិតមានកម្មតែរៀនស្រាប់ជីវិតមានកម្មតែរៀនចាំជីវិតមានកម្មតែរៀនស្រាប់ជីវិតមានកម្មតែរៀនចាំចាំឆ្នាំប្រយ័ត្នបាត់ប្រយ័ត្នដល់ថ្ងៃមួយវាមានវិបត្តិធ្លាក់មកដល់ស្ដែងស្ងល់ស្ដែងស្ងាត់ចូលដល់ធំធំមានស្លាប់ធំដូចជាចាក់តែគួយប្រាច់មិនដែលចេះយំមិនដែលចេះខ្លាចមិនទាំងពុកទាំងឃើញហើយគឺខ្លាចមិនដែលចេះកោងមិនដែលចេះកាច់មិនទាំង ខ្លួនចេញពីស្បិនចង់រែកបតនជួយទៅដើរសូអត់មានធូរសាសាយមកចិត្តបាត់ព្រៃមិនបាក់ពេកក្រាច់ហារិចផ្លូវចិត្តតែវាលឹករាល់ថ្ងៃការឈួតការជាមិនទៅពេកចង់រែកអាខ្លួនអង្គបិតអាកោប្រឡៃទុំងឿនខោត្រូវនឹងភាពការច្នៃ One you see, eh, one you see យ៉ាយ៉ាពីតូចដល់ធំធំមិនស្លាប់ធំដូចយ៉ាចាក់តែដូចដាច់ម្ដាយចេះយកម្ដាយចេះខ្លាចបើសិនពួកផ្សេងឃើញហើយគឺខ្លាចម្ដាយចេះកោកម្ដាយចេះកាចបើសិនពួកផ្សេងឃើញហើយគឺខ្លាចម្ដាយចេះកោម្ដាយចេះកាចបើសិនពួកផ្សេងឃើញហើយគឺខ្លាចអ្វីទាំងអស់ត្រូវបានបញ្ឈប់គេមើលមិនឃើញប៉ុន្តែគេស្អប់តារូបខ្ញុំនេះសែនអាក្រក់មើងងាយមើលថោកអត់ចេះស្ដាប់វាងាប់ទៅបាត់គេដុតទាំងអស់ងាកឆ្វេងងាកស្ដាំចង់កាយកុំហោងាកឆ្វេងងាកស្ដាំចង់កាយកុំហោ thom one you see one you see one you see one you see one you see one you see one you see one you see តែរៀនចាំចាំឆ្នាំប្រយ័ត្នបាត់ប្រយ័ត្នដល់ថ្ងៃមួយវាមានវិបត្តិធ្លាក់មកដល់សែនសង្អល់សែនសង្កាត់ចូលដល់ធំធំមានស្លាប់ធំដូចជាចាក់តែគួយ ប្រាច់ម្ដាយចេះយំម្ដាយចេះខ្លាចប្រសិនពុកផ្សេងឃើញហើយគឺខ្លាចម្ដាយចេះកោកម្ដាយចេះកាច់ប្រសិនពុកផ្សេងឃើញហើយគឺខ្លាចម្ដាយ មិនចង់រកកូនជិតណាសូអមិនធូរសាសាយមកចិត្តបាត់ព្រៃមិនបាក់ពេករាច់ថារិចផ្លូវចិត្តតែផ្លឹកប្រត់ថ្ងៃការឈួតការជាមិនទៅពេកចង់រៃអាខ្លួនអង្គបិតអាកោប្រឡៃទុំនួនខោត្រូវនឹងភាពការឆ្នៃយេ Hey, one you see, one you see, hey, one you see, one you see, hey, one you see, hey.